យុវតីសិស្សសាលាបាត់ខ្លួនពីភ្នំពេញ រយៈពេល10ថ្ងៃរកឃើញនៅក្រុងព្រះសីហនុយុវវ័យក្មេងម្នាក់ជាសិស្សសាលាបាន បាត់ខ្លួនពីផ្ទះដោយគ្មានផ្ដាល់ដំណឹង កាលពីថ្ងៃទី8ខែសីហា ឆ្នាំ2022បង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់ក្រុមគ្រួសារនោះនាពេលនេះបានរកឃើញនាងហើយ នៅក្នុងខេត្តព្រះសីហនុនៅវេលាម៉ោង7:20នាទីយប់នៅថ្ងៃទី18ខែសីហានេះលោកឧត្តមសេនីយ៍តូជួននរិនស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថាក្រោយពីបានទទួលពាក្យបណ្ដឹងពីឪពុកឈ្មោះលីសារី ភេទប្រុសអាយុ60ឆ្នាំជាជនជាតិខ្មែរអ៊ីស្លាម បច្ចុប្បន្នស្នាក់នៅភូមិនឹងឃុំ ច្រាំងចម្រេះ2ខណ្ឌឫស្សីកែវរាជធានីភ្នំពេញមុខរបរជាងភ្លើងបានប្តឹងពីករណីបាត់មនុស្ស គឺបាត់កូនស្រីឈ្មោះស្មានហាលីសា ភេទស្រីអាយុ17ឆ្នាំជាជនជាតិខ្មែរអ៊ីស្លាម ជាសិស្សថ្នាក់ទី11នៅវិទ្យាល័យរិស័យកែវបានបាត់ខ្លួនកាលពីថ្ងៃទី8ខែសីហាឆ្នាំ2022វេលាម៉ោង13:30នាទីមិនដឹងជាទៅទីណានោះទេ លោកស្នងការនគរបាលខេត្តប្រសិទ្ធនុបានដាក់បទបញ្ជាដល់បណ្ដាកម្លាំងអធិការដ្ឋាននគរបាលក្រុងស្រុក និងតាមបណ្ដាលការិយាល័យជំនាញស្រាវជ្រាវជាបន្តបន្ទាប់ជាលទ្ធផលកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពីអនិតិជន បានស៊ើបអង្កេតស្រាវជ្រាវស្វែងរកឃើញ និងសង្គ្រោះជនរងគ្រោះឈ្មោះស្មានហាលីសា នៅចំណុចម្ដុំ O2 ស្ថិតនៅសង្កាត់លេខ4ខេត្តប្រស័យហនុតាមការសួរបំភ្លឺពីយុវតីរងគ្រោះឈ្មោះស្មានហាលីសា បានប្រាប់សមត្ថកិច្ចឲ្យដឹងថា ខ្លួនបានមកខេត្តប្រស័យអនុនេះដោយខ្លួនឯងនិងពុំមានការបង្ខិតបង្ខំពីនរណាម្នាក់ឡើយពលគឺខ្លួនមានគោលបំណងចង់មករកការងារធ្វើករណីនេះក្រោយពីកម្លាំងជំនាញធ្វើការសាកសួររួចក៏បានប្រគល់យុវតីខាងលើនេះឲ្យទៅក្រុមគ្រួសារវិញហើយឪពុកបានមកទទួលនិងនាំនាង ត្រឡប់ទៅលំនៅឋានផងដែរសូមរំលឹកថាឪពុកឈ្មោះលីសារី បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី13ខែសីហា ឆ្នាំ2022ទាំងទាំងអ៊ុលអាថាលោកត្រូវជាឪពុករបស់យុវតីស្មានហាលីសាដែលបានបាត់ខ្លួនតាំងពីថ្ងៃទី8ខែសីហា ឆ្នាំ2022មកម្លេះបាត់ពីផ្ទះលេខ1471ផ្លូវជាតិលេខ5ភូមិខោសង្កាត់ច្រាំងចម្រេះ2ខណ្ឌឫស្សីកែវរាជធានីភ្នំពេញលោកលីសារី បានប្រាប់បន្តថា មុនពេលកូនស្រីបាត់ខ្លួន គឺប្រហែលម៉ោង2ថ្ងៃត្រង់កូនស្រីបានសុំទៅទិញស្បែកជើងប៉ុន្តែនាងមិនបានប្រាប់ថាទិញស្បែកជើងនៅទីណានោះទេប៉ុន្តែមុនអនុញ្ញាត ម្ដាយបង្កើតនាងបានផ្ដាំថាទិញហើយឲ្យប្រញាប់ត្រឡប់មកផ្ទះវិញ បន្ទាប់ពីសុំម្ដាយហើយហាលីសាបានទៅបាត់តែម្ដងលុះទៅបាត់យូរទូរស័ព្ទក៏មិនចូលទើបបង្កការភ្ញាក់ផ្អើលតែម្ដង លោកលីសារី បានបញ្ជាក់ថាមុនពេលកូនស្រីចាក់ចេញពីផ្ទះលោកមិនបានសម្គាល់ឃើញអ្វីប្លែកទេ ហើយកូនស្រីរបស់លោកក៏មិនដែល ដើរហើរឆ្ងាយបាត់ពីផ្ទះដែរប៉ុន្តែម្ដងនេះលោកក៏មានចម្ងល់ថាហេតុអ្វីកូនស្រីទៅបាត់ពីផ្ទះមិនផ្ដល់ដំណឹងថែមទាំងតាក់ទងមិនបានទៀតបាត់ខ្លួនប្រហែលថ្ងៃក្រោយមកលោកក៏បានតាក់ទងមិត្តភ័ក្ដិរបស់ហាលីសា ហើយក៏បានដឹងតម្រុយថា ហាលីសាបានមកដល់ក្រុងព្រះសីហនុហើយលោកក៏ប្រញាប់ឡើងមកខេត្តព្រះសីហនុភ្លាមភ្លាម ដោយជីស្វែងរក ទាំងថ្ងៃទាំងយប់អស់រយៈពេល3ថ្ងៃក៏នៅតែរកមិនឃើញទាល់តែសោះទើបលោក សម្រេចដាក់ពាក្យបណ្ដឹង កាលពីថ្ងៃទី13ខែសីហា ទៅសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ពិសេសសមត្ថកិច្ចខេត្តព្រះសីហនុនិង បានអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ជួយស្វែងរកកូនស្រីរបស់លោកផង។ ព្រោះនាងនៅក្មេងគុណិតខ្ចីងាយនឹងចាញ់លបងជនខលខូចចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ។